សម្រាប់កូនហើយឃើញសញ្ញាទាំងនេះរុះរាន់ទៅមន្ទីរពេទ្យភ្លាមភ្លាមការបាត់បង់ឈាមរបស់អ្នកម្ដាយឬការហូរឈាម ក្រោយសម្រាលកូនគឺជារឿងមិនទាន់និងចាំបាច់បំផុតគួរតែយក ចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតបើមិនដោយយូរអ្នកម្ដាយនឹងអាចមានផលវិបាកធ្ងន់ធ្ងររហូតប៉ះពាល់ដល់អាយុជីវិតថែមទៀតផង ជាពិសេសបើសិនបើអ្នកសង្កេតឃើញរោគសញ្ញា3ចំណុចនេះ ពុំគួរនៅស្ងៀមនោះឡើយ1 មានការហូរឈាមតាមទ្វារមាសមិនប្រមាត់ឬហូរឈាមចេញមកក៏ដុំដុំ2មានអារម្មណ៍អស់កម្លាំងមិនស្វាហាប់និងដួលសន្លប់ជាប្រចាំ3តែងតែឈឺក្បាលក្តៅខ្លួនឈឺពោះនិងឈឺចាប់ក្នុងរាងកាយការរកឃើញសញ្ញាទាំង3ចំណុចនេះក្រោយពេលសម្រាសូមស្វែងរកការព្យាបាលជាមិនទាន់